កខ្មាំងគួរៀងគួខ្លាចជួនជោជួននៀចអិន មស្មាំងខំស្មងមិនហ៊ានឲ្យតัวមួយគ្រាមិនខ្លាយវេទនាមិនរាពីរត់បំផុត ំណងតឹងក៏ប្រឹងបំរាឲ្យបានគុំឲ្យខ្សែប្រានក្នុងជ្រួងតណ្ហា